នឹងធាឲ្យកំពស់ធ្វើការដែរអូខានជួបគ្នាយូរហើយសណ្ដានមិនកែសោះត្រូវហើយពួកខ្ញុំចូលចិត្តធ្វើឲ្យជាខ្លួនឯងដែលចង់កែសណ្ដានខ្លួនឯងដើម្បីទៅអែបអបអ្នកណាផងមើលទៅមកទីនេះប្រហែលជាមិនមកសុំការងារធ្វើទេត្រូវហើយអេតែក្រែងថាបើហាងកាហ្វេមិនអញ្ចឹងឬមួយក៏ហាងកាហ្វេនឹងវាអលុំមលីបាត់ទេ ព្រះអើយបើសិនជាវាអលុំអលាយអញ្ចឹងមែនណាវាគួរឲ្យសោកស្ដាយខ្លាំងណាស់តែថាមនុស្សដូចជានាងរកកន្លែងរីចម្រើនវាមិនឃើញស្រាប់អីអញ្ចឹងចង់បើកហាងកាហ្វេម្បានទៀតក៏វានៅតែអលុំអលាយហិនហើយ គ្មានបានការអីទាំងអស់មិនអញ្ចឹងបើដឹងថាខ្លួនឯងចង្រៃអត់ត្បាតប៉ុណ្ណឹងហើយគុំមកធ្វើការនៅក្រុមហ៊ុននេះខ្ញុំស្រឡាញ់ក្រុមហ៊ុននេះ ខ្ញុំមិនទាន់ចង់ឲ្យវាអាលំមលាយដែលសារតែស្នាដៃមនុស្សស្រីដូចជានាងទេចុះសេលីនឯងជួយឲ្យក្រុមហ៊ុនគេនឹងរីកចម្រើនដល់ណាខ្លះហើយប្រហែលជារីកចម្រើនច្រើនណាស់មកទៅបានមិនទាន់បានអីសោះជាងមកធ្វើឆ្កែការពារក្រុមហ៊ុនគេព្រោះដាក់មនុស្សដែលប្លែកមុខដំបងចឹងឯហ្នឹង នៅអត់តមកទៀតរឿងមួយក៏កិច្ចវេះពីខ្ញុំទៅថតនៅកន្លែងណាផ្សេងទៅ thank you ទីនេះរហូតនៅកន្លែងនេះទីនេះមិនមែនសម្រាប់នាងណាចេញចូលតាមចិត្តទេព្រោះនាងមិនស័កសមហើយជាពិសេសគឺនៅចន់លើបែបនេះនាងស័កសមតែនៅចន់ក្រោមទេហើយជាពិសេសមួយទៀតមនុស្សដូចជានាងគួរតែនៅខាងក្រោមខ្ញុំព្រោះនាងធ្វើតែជាចលែនតែប៉ុណ្ណោះ អ្នកនាងអ្នកនាងកំពុងនិយាយជាមួយខ្ញុំមែនអ្នកនាង ដែលជាកម្ពុជាតារាដើរអួតគេថាខ្លួនឯងល្បីក្តែងក្តែងហ្នឹងមកប្រើភាសា អត់មានការអប់រំបែបហ្នឹងហ៎ប៉ុន្តែមនុស្សដូចជាខ្ញុំអញ្ចឹងណាអត់ចេះស្ដាប់ភាសាអញ្ចឹងទេដោយសារសម្ដីដែលគ្មានការអប់រំអញ្ចឹងណាអត់មាននៅក្នុងវិជ្ជានុក្រមខ្ញុំផងហ្នឹងនាងមិនចេះនិយាយនាងអត់ចេះស្ដាប់ប៉ុន្តែក្នុងខួរក្បាលរបស់នាងនិងកាយវិការរបស់នាងបានបង្ហាញចេញថានាងគឺជាមនុស្សដែលខ្វះការសិក្សា គ្មានការអប់រំម៉ែនេះញ៉ាំមកគោះចំណាយពេលមកនិយាយជាមួយនាងច្រើននេះប៉ុន្តែខ្ញុំសូមផ្ដាំនាងអូកុំថាផ្ដាំអីគួរតែថា ខ្ញុំគម្រាមនេះហាមនាងមកទីនេះទៀតមិនថានាងមកក្នុងឋានៈអីក៏ដោយតែខ្ញុំមិនឲ្យនាងមកហេតុអីមេតាមេតាឯងខ្លាចមែនខ្លាចអីគ្រប់យ៉ាងដែលជាផុសមេតាហ្នឹងខ្លាចទៅជាផុសខ្ញុំមែន ប៉ុន្តែនិយាយគ្នាហើយខ្ញុំមិនបានទៅដើមទេណាពួកអីតាំងពីដើមមកគ្រប់យ៉ាងគឺតាំងតែរត់មករងខ្ញុំដល់ឯងឯងហ្នឹងរត់ទៅរនាងអើយហួចិត្តមានអារម្មណ៍ថាហួចិត្តខ្លាំងណាស់ណែខ្ញុំនិយាយប្រៀបនាងតាមថងចិននេះការដែលខ្ញុំមិនទៅពាក់ព័ន្ធជាមួយជីវិតរបស់នាងមួយរយៈនេះមិនបានន័យថាខ្ញុំខ្លាចនាង ឬមួយក៏បានន័យថាខ្ញុំគិតពីនាងឯងប៉ុន្តែខ្ញុំអត់ចង់ឲ្យជីវិតរបស់ខ្ញុំ ទៅពាក់ព័ន្ធជាមួយនាងទៀតហើយឥឡូវនេះនាងតែខ្លួនឯងដែលខំប្រឹងហត់ចុះហត់ឡើងមកបាច់ជីវិតរបស់ខ្ញុំខ្ញុំសួរតាមច្រងចឹងនេះអត់ហត់ខ្លះទេហ៎ដែលខំប្រឹងហត់ចុះហត់ឡើងមកបាច់ជីវិតខ្ញុំរហូតចឹងអូឬមួយក៏ការងាររបស់នាង គឺ ការងារផ្នែកខាង ចេះដឹងរឿងរបស់គេនឹងជួយចិត្តបញ្ឈឺជីវិតគេឲ្យគេឈឺចាប់នឹងមែនវាគឺជាការងារស្រាប់ច្បាស់របស់នាងមែនប៉ុន្តែខ្ញុំមកកូនណាចំណាយពេលវេលាមកនិយាយជាមួយនឹងមនុស្សដែលគ្មានបានកាត់ដូចជានាងនេះហើយមួយទៀតខ្ញុំប្រាប់នឹងម្ដងទៀតឯងជីវិតរបស់ខ្ញុំអាចដែលធ្លាប់ធ្លាក់កោតដោះបាត់ដីឯងប៉ុន្តែជីវិតរបស់នាងឯងដែលធ្លាប់ធ្លាក់កោតដោះបាត់ដី ហើយអូយតែថាឆាប់ឆាប់នៃជីវិតរបស់នាងអាចនឹងធ្លាក់កោតដល់បាត់ដីម្ដងទៅក៏ថាបានដែរកុំមកពាក់ព័ន្ធជាមួយជីវិតរបស់ខ្ញុំទៀតឈរនិយាយយូរចឹងអត់ចុកជើងទេអ្ហ៎ហើយនិយាយច្រើនចឹងហត់អត់ខ្ញុំអត់ប្រញាប់ទៅទេបាននៅនិយាយច្រើនចឹង បើសិនជាបញ្ញាប់ណាឆាប់ឡើងទៅទៅព្រោះអីតិចទៀតធ្លាក់ចុះមកវិញហើយតែខំប្រឹងធ្វើការឲ្យបានល្អទៅណាប្រយ័ត្នតែតំណែងតារាកម្ពុជាល្បីខំដើរអួតគេនឹងធ្លាក់ចុះមកវិញចុះខ្ញុំគិតថានាងគួរតែយកពាក្យសម្ដីរបស់នាងប្រមាណម៉ាត់និយាយមកខ្ញុំហ្នឹងយកទៅផ្ទះវិញទៅដេកគិតម្ដងទៀតហើយហើយជួយទៅព្រាមទុកឲ្យបានច្រើនសន្លឹកផងហើយបិទលើថ្ងាសរបស់នាងដើម្បីចងចាំព្រោះថារឿងបែបនេះ นี่ก็ทรวบชัวไปถ่ายแก ថ្ងៃនេះអូនហត់ចប់ហើយហេតុអីសែបអ្នកនោះវាមកធ្វើអីមិញចង់ប្រំថាស្រលាញ់ស្រលាញ់បើគេដឹងនឹងខូចចិត្តបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe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 រីម្នាក់ណាអូអូននិយាយពីនីសាដែលទៅមកទីនេះមុននេះហ្នឹងមែនទេចាត្រូវហើយហេតុអីមិនបាច់ចំណេះសោកសោកក្រុមហ៊ុនធំដូចនៅទីនេះព្រមទទួលឲ្យមនុស្សធន់បែបនេះមកក្រុមហ៊ុនដែរហើយបើសំខាន់គេចាំរកបងទៀតមានការអីមែនទេអូគេមកចុះកងត្រាជាមួយនឹងខាង ក្រុមហ៊ុនរបស់យើងថាម៉េចចុះកងត្រាហ៎ លីអូនធ្លាប់ស្គាល់គេមែនទេបងមិនដឹងអត់ស្អីម្នាក់មិញហ្នឹងគឺជាម្ដេះតែប្រហែលថ្ងៃមុនគេធ្វើអូនម៉ាក់មកម្ដងឯងហើយនៅសក់សក់គេក៏ចង់មកបង្ហាញខ្លួនដែរមកជាមួយអូនបែបគប់បច្ចេកជាមួយអូនហើយពេលនេះគេក៏មកចុះកងត្រាជាមួយក្រុមហ៊ុនបងទៀតអរិនមិនក៏បងធ្វើអីមួយមិនសួរអូនសិនទៅមិនក៏ប្រហែលអីគេមកកងត្រាជាមួយក្រុមហ៊ុនយើងងាយងាយអញ្ចឹងមិននឹងអាចទៅរួច នេះបងធ្វើនេះក៏ដើម្បីឲ្យក្រុមហ៊ុនរបស់បងរីកចម្រើនក្រុមហ៊ុនមួយមិនអាចមានស៊ុបស្តារតែម្នាក់បានអញ្ចឹងបានន័យថាបងចង់ឲ្យស្រីម្នាក់ហ្នឹងវាឡើងទៅជាកម្ពុជាតារាផ្ដាស់ទន្ទឹមជាមួយនឹងអូនអញ្ចឹងឯងគ្មានផ្លូវទេវាមិនអាចកាត់ឡើងបានទេ មេតាស្តាប់បងអូនមិនអាចមើលឃើញខ្ពស់បានទេបើសិនជាអូនគ្មានអ្វីប្រៀបធៀបដូច្នេះហើយបងត្រូវតែរងនរណាម្នាក់មកទីនេះដើម្បីសាងភាពល្បីល្បាញហើយក៏ដើម្បីឲ្យគេមើលឃើញអូនកាន់តែខ្ពស់ដែរព្រោះបើសិនជាអូននៅក្បែរអ្នកខ្ពស់ហើយទំនុំមួយក៏មិនអាចមានសัตว์ហងតែមួយបានដែរ មកស្ដាប់អូម្ដងទៀតណាបែរជាច្រឡំធំមកស្រីម្នាក់ហ្នឹងវាពោះពោះខ្លាំងណាវាចូលមកទីនេះមិនម្ដងល្អទេវាចូលមកទីនេះដើម្បីចង់បបាក់អូនវាចូលមកទីនេះដើម្បីចង់ដណ្ដើមគ្រប់យ៉ាងចេញពីអូនមកអត់ដឹងតែអីនេះបងគាត់តែអូនកំពុងតែសង្ស័យលើសមត្ថភាពខ្លួនឯងដរាបណាដែលគេធ្វើការក្នុងក្រុមហ៊ុនរបស់បង គឺគ្មានរឿងបែបនេះកើតឡើង ខ្ញុំមើលទៅបង ដូចជាចង់បានអ្នកនឹងមកធ្វើការនៅក្រុមហ៊ុនបងឡើងញ័រខ្លួនអស់ហើយណាអូញ៉ាំភ្លេចខ្លួនឯងភ្លេចភ្លេចថាបងគឺជាអ្នកជំនួយអញ្ចឹងហើយបងតែងតែទុកផលប្រយោជន៍សំខាន់ខ្លាំងជាងមនុស្សចេតនាផ្ទាល់ខ្លួនពួកយើងទាំងពីរនេះឯងអត់អីទេអូនខកខ្លួនឯងខកតែគិតច្រឡំមករហូតថាបងទុកអូនសំខាន់ហើយស្ដាប់ខ្ញុំសពគ្រប់បែបយ៉ាង បន្តាអីទេបងចោះធ្វើធ្វើចោះអត់ថាអីប៉ុន្តែអូនចង់ប្រាប់បងស្រីម្នាក់នោះមិនអាចយកឈ្នះអូនបានទេគេមិនអាចដណ្ដើមតម្លៃ Superstar របស់អូនបានទេ ធម៌សួរបោកតាប៉ុន្តែយ៉ាងណាគិតថាគេគឺជាមនុស្សល្អដែលខ្ញុំទៅមិនស្គាល់ចោះមេតាឥឡូវហ្នឹងប្រហែលជាកំពុងតាមកើតទុកមិនសុខចិត្តឬមួយក៏អាចនឹងកំពុងតែកេងភ័យខ្លាចខ្ញុំមកទៅដើមតណៃឯដឹងឥឡូវខ្ញុំមិនទាន់ចាប់ដើមធ្វើអីឲ្យស្រួលបួផងមានអារម្មណ៍ថាហ្គេមនឹងដូចស្បាយលេងដល់ហើយនេះ បែននេះអូបែនមែនតាភ្លេចថាថ្ងៃហ្នឹងមានណាត់ជាមួយបែនគេប្រហែលជាកំពុងអន់ចិត្តឯមើលទៅ ពួកយើងមានណាត់ជាមួយគ្នាហ៎អូមិនទេខ្ញុំមកដល់ផ្ទះហើយចាំថ្ងៃស្អែកពេលនៅកន្លែងធ្វើការមកសម្រាប់ចាំយើងនិយាយគ្នាទៅអឺបែរណាខ្ញុំគិតថាប្រហែលជាលេងបានទេដោយសារតែខ្ញុំបានកងត្រាជាមួយផលិតកម្មមួយហើយឥឡូវខ្ញុំបែរជា freelancer ទៀតផងចង់ប្រហែលជាយើងលេងបានធ្វើការមួយគ្នាទៀតទេប៉ុន្តែអីណាការងារសិល្បៈទៅមកទៅមកតែជុំជុំហ្នឹងអញ្ចឹងអឺប្រហែលជាយើងនឹងតែមានឱកាសធ្វើការជាមួយគ្នាហ្នឹង តែបែរជា freelancer ត្រូវអត់បាទតិចទៀតខ្ញុំចោះកុងត្រាធ្វើការងារឲ្យក្រុមហ៊ុនឯងគាត់ថាអត់តដល់ពេលអញ្ចឹងខ្ញុំគិតថាខ្ញុំអត់ចង់ខាននីសាច្រើនទេព្រោះនីសាក៏ហត់ដែរហើយខ្ញុំក៏ត្រូវការសម្រាប់ដូចគ្នាពួកខ្ញុំអស់កម្លាំងដូចគ្នាចឹងបានន័យថាបានកំពុងនៅផ្ទះហ៎បាទខ្ញុំមកដល់ផ្ទះយូរហើយខ្ញុំទេទៅនីសាអត់ព្រមលើកហ្នឹងចឹងខ្ញុំគេមុនឯណា Good night Good night, Ben. បាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំង ពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe ទីការថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat អេធូមៀលទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជាដែលសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានរ៉ូឌីរ៉ូឌីបន្ថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់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 តប់ផងណាបែនឥឡូវនេះខ្ញុំរវល់ជាមួយក្តីសម័យអត់មានពេលដើម្បីខ្វាយខ្វល់ជាមួយបែនទេ ក៏ដើម្បីឲ្យក្រុមហ៊ុនបបងរីកចម្រើនក្រុមហ៊ុនមួយមិនអាចមាន superstar តែម្នាក់បាន គាត់ខ្វះពី credit របស់ខ្ញុំដែរមែនទេចាំអសន្នជាស្រីម្នាក់នោះចូលមកដើម្បីចង់មកផ្លាញ់ខ្ញុំចូលមកដើម្បីចង់អស់ទៀតខ្ញុំធ្លាក់កូន បីគ្រប់យ៉ាងបាទខ្ញុំខំតស៊ូមកអីហូតប្រតែខ្ញុំតស៊ូម្ដងថ្ងៃនេះដល់មកដល់ចំណុចនេះខ្ញុំតស៊ូខ្ញុំព្យាយាមខ្ញុំលះបង់ច្រើនខ្លាំងដើម្បីមកដល់ចំណុចនេះចាំខ្ញុំគ្មានថ្ងៃឲ្យគេយកបងខ្ញុំបាច់ងាយងាយខ្ញុំគ្មានថ្ងៃឲ្យវាបាត់បង់ជីវិតខ្ញុំស្ដេចខាង បានចិត្តដល់សុខសុខខ្ញុំមានអារម្មណ៍ថាជីវិតរបស់ខ្ញុំឯងទេមិនបានចិត្តដល់សុខសុខខ្ញុំមានអារម្មណ៍ថាគ្មានបណ្ដាគេថែកែខ្ញុំទៀតមិនបានចិត្តដល់សុខសុខអារម្មណ៍ឯកាវាកាក់ឡើងចំពោះខ្ញុំមិនអត់ទៀតចឹងខ្ញុំអត់ត្រូវយកទេខ្ញុំអត់ត្រូវតូចជាទេខ្ញុំត្រូវតែរឹងមាំ ខ្ញុំគ្មានថ្ងៃចោះចាស់ទេខ្ញុំត្រូវតែប្រឈមមុខនឹងរឿងបញ្ហាសុខគ្រប់បែបទេខ្ញុំគ្មានថ្ងៃចោះចាស់ខ្ញុំត្រូវតែឈ្នះគ្រប់គ្នាត្រូវតែស្រឡាញ់គ្រប់ត្រង់ទុកខ្ញុំគឺជា idol superstar របស់គេរហូត យវាទៅជាចឹងខ្ញុំខ្លាចគេមកដណ្ដើមគ្រប់យ៉ាងពីខ្ញុំខ្ញុំខ្លាចគេមកដណ្ដើមគ្រប់យ៉ាងពីខ្ញុំណាម៉ែម៉ែម៉ាក់ខ្ញុំធ្វើការកម្លាំងចិត្តខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងទន់ឈឺហើយម៉ែ ខ្ញុំបានជួបគេខ្ញុំប្រហែលជាឯកានេះពេលនេះបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើពីភេសជ្ជៈបើកម្លាំងពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe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 មេតាមេតានេះអូនលឺបងហើយអាហ្នឹងមេតាអូននៅខាងបងទៀតមែនមេតាមេតាអត់មានការអីនេះបងមកសុំតោរឿងការពីម្សិលមិញបងសុំតោដែលបងធ្វើអត់បានប្រាប់អូនមុនបងនឹងតើអូននៅខាងបងអត់ទាន់បានទេឲ្យបងសុំតោ អញ្ចឹងហ៎អញ្ចឹងបានន័យថាបងឈប់យកស្រីម្នាក់នឹងមកធ្វើការទៀតត្រូវទេអត់ទេគេចូលក្នុងការជាមួយយើងតាមពីម្សិលមិញអូនក៏ដឹងដែរអញ្ចឹងគេនៅតែចូលមកធ្វើការក្នុងក្រុមហ៊ុនយើងអញ្ចឹងចឹងបានថាបងមកហៅអូនណាដើម្បីមកបញ្ឈឺត្រូវទេបញ្ឈឺថាកែមធ្វើការមួយបងពេញសិតត្រូវអត់ត្រូវអត់ចឹងមកត្រឡប់ទៅវិញណា ខ្ញុំត្រូវការជួបទុករបស់ខ្ញុំវិញនេះបងសំទោសបងអត់ចង់ធ្វើអូនខឹងទេព្រោះបងក៏អត់ចង់ខ្លាចជាមួយហាងតែធ្វើអូនអត់សប្បាយចិត្តទេបងស្លាញ់អូនខ្លាំងណាស់មេតាអញ្ចឹងហ៎អញ្ចឹងមកស្លាញ់អូន បងកុំអោយស្រីម្នាក់មកធ្វើការក្រុមហ៊ុនមួយបងណាវាជារឿងពីរផ្សេងគ្នា មុនដំបងឲ្យអ្នកគេម្នាក់ចូលក្នុងក្រុមហ៊ុនបង្កើតគូមានផែនការច្បាស់លាស់ហើយបើសិនជាគេល្បីក៏គេល្បីបែបតារាចំនួនក្រោយដែរអូននៅតែជាកំពូលតារារៀមច្បងប្រចាំប្រទេសអញ្ចឹងគ្មានណាមកចំនួនអូនបានទេណាអាចឲ្យអូនជឿបងបានមកយើងនេះអូនមិនបាច់ចាំជឿបងក៏បានដែរតែបងចង់ឲ្យអូន ទុកចិត្តលើខ្លួនឯង ព្រោះមនុស្សយើងនៅពេលដែលមានទំនុកចិត្តខ្ពស់គឺគ្មានអ្នកណាគេអាចមកដើមណៃយើងបានទេជឿបងណាជើងមកសន្យាមីអូនមកថាកុំឲ្យស្រីម្នាក់នោះមកទៅដើមកន្លែងរបស់អូនទៀតបងសន្យាតែអូនជប់ហឹងបងមកនៅ thank you ថ្ងៃនេះបងមនោមអូនទៅញ៉ាំអាហារនៅខាងក្រៅជាមួយគ្នាដើម្បីលុបលាងទោសដែលមកធ្វើដល់អូនម្សិលមិញអញ្ចឹងអូនចាប់ចូលទៅតែងខ្លួនណាយ៉ាងម៉េចនេះអូននៅឈរមើលមុខបងចង់ឲ្យបងចូលទៅជួយអូនរៀបចំខ្លួនមែនឈួនបាទទេចាំអូនត្រង់ហ្នឹងឯងបាទ ដែលចង់កែសម្ដានខ្លួនឯងដើម្បីទៅអែបអបអ្នកណាផងមើលទៅមកទីនេះប្រហែលជាមិនមកសុំការងារធ្វើទេត្រូវអេតែក្រែងថាបើហាងកាហ្វេមិនអញ្ចឹងឬមួយក៏ហាងកាហ្វេនឹងវាអលុំមលីបាត់ទេអូព្រះអើយបើសិនជាវាអលុំមលីអញ្ចឹងមែនណាវាគួរឲ្យសោកស្ដាយខ្លាំងណាស់ មនុស្សដូចជានាងរកកន្លែងរីចម្រើនវាមិនឃើញស្រាប់អីអញ្ចឹងចង់បើកហាងកាហ្វេម្បានទៀតក៏វានៅតែអលមលាយហិនហើយគ្មានបានការអីទាំងអស់មិនអញ្ចឹងបើដឹងថាខ្លួនឯងចង្រៃអត់ត្បាតប៉ុណ្ណឹងហើយគុំមកធ្វើការនៅក្រុមហ៊ុននេះខ្ញុំស្រឡាញ់ក្រុមហ៊ុននេះខ្ញុំមិនទាន់ចង់ឲ្យវាអលមលាយដែលសារតែស្នាដៃមនុស្សស្រីដូចជានាងទេ ចុះសេលីនឯងជួយឲ្យក្រុមហ៊ុនគេនឹងរីកចម្រើនដល់ណាខ្លះហើយប្រហែលជារីកចម្រើនច្រើនណាស់មកទៅបានមិនតាន់បានអីសោះជិះមកធ្វើឆ្កែការពារក្រុមហ៊ុនគេព្រោះដាក់មនុស្សដែលផ្លែកមុខដំបងចឹងឯហ្នឹងមានអីល្អតាចឹងបានន័យថា ច្បាយនៅហ្នឹងណាគេបកកែរឿងអកលឹកណាដែលដាក់ត្រូវទូនទីគេតានេះនេះចង់ថាយើងមែនទេប៉ុណ្ណឹងស្ដាប់អត់យល់ទៀតអូសេលីនសេលីនបាយគ្នារាប់ឆ្នាំហើយ គួរណាស់ហើយនៅតែលងងជាងមុនចឹងសោះប្រហែលជារវល់ទៅយកពេលវេលាហ្នឹងទៅធ្វើឆ្កែតាមអេបអបគេហើយមានពេលទៅអភិវឌ្ឍការគិតខ្លួនឯងហ្នឹងមើលទៅតែខ្ញុំក៏មិនខ្វល់ដែរមនុស្សដូចជាសាលីនឯងចឹងណា100ឆ្នាំទៀតក៏នៅតែធ្វើឆ្កែតាមអេបតាមអបគេរហូតហ្នឹងហើយពេលណាដែលគេអត់មានផលប្រយោជន៍ហើយក៏ខ្លាចជាកពើអាហ្នឹងអត្តសញ្ញាណរបស់ឯងហើយគ្មានអ្នកណាគេច្បាស់ជាងខ្ញុំទៀតទេតែសំទោសណាខ្ញុំអត់មានពេលឈរឲ្យសាលីនឯងខំទៀតទេដោយសារតែខ្ញុំប្រញាប់ទៅហើយ បាយបាយសួស្តីបងចាអឺខ្ញុំចង់មកជួបលោកភិរិទ្ធអូលោកភិរិទ្ធក៏អត់នៅផងគាត់រវល់បាត់ហើយហើយគាត់ផ្ដាំថាបើសិនជាអ្នកនាងត្រូវការជួបឲ្យជួបជាមួយនឹងអ្នកនាងលៀនទៅព្រោះព្រោះថាគាត់ក៏ជាអ្នកគ្រប់គ្រងនៅទីនេះដែរអញ្ចឹងខ្ញុំទៅសិនហើយអ្នកនាង នីសានោះវាមានកម្រោស្អីឯងមិនដឹងថាចង់បំបីបំបាក់ឬក៏ចង់ខ្ចាញ់ឯងឲ្យពិតប្រកបទេណាតែគ្នាសន្យាថានឹងជួយកញ្ចាត់នាងនីសានោះមិនឲ្យមកប៉ះពាល់មេតាឯងខ្ញុំមានបច្ចេកថ្មីសម្រាប់អ្នកទាំងពីរធ្វើរួមគ្នារ៉េបងគិតអីនេះអត់អត់ថតទេអត់មកធ្វើការជាមួយគិតដាច់ខាតតែបច្ចេកនេះគឺសំខាន់ណាស់ហើយមានតែអូនប៉ុណ្ណោះដែលសាកសមមកធ្វើបច្ចេកបើមានតែអូនជាអ្នកសាកសមច្បាច់មានគេទៅអី ធ្វើហឺទាំងអស់ហ្នឹងថោកទៀតអូមែនហើយមនុស្សដូចជានាងប្រើធေါ်តិចបានទេតោះតែប្រើធေါ်ដែរសំបីតែផ្ទះខ្ញុំប៉ុណ្ណឹងមិនហ៊ានផងនឹងតំណែងជា superstar ផុសមេតាប្រហែលជាមិនអាចថែរក្សាបានទេមើលទៅខ្ញុំគិតថានាងគួរតែផ្ទះវិញដេកគិតម្ដងទៀតហើយចាំញញឹមដងទៀតហើយមួយទៀតកន្លែងនេះមិនមែនជាកន្លែងនៃគេមកបកគលខ្លួនប្រាណដើម្បីភាពល្បីល្បាញទេ យើងដឹងថាឯងពុកភ័យខ្លាំងប៉ុន្តែឯងនឹងទៅជាយ៉ាងណាទៅណោះពេលដែល credit នឹងមនុស្សដែលខ្លួនឯងស្រឡាញ់ហ្នឹងណាបាត់បង់នៅក្នុងពេលតែមួយអញ្ចឹងហ៎ បណ្ដៃឲ្យចិត្តវងវែងបែបនេះបើសិនមិនស្រឡាញ់គេទេទឹកភ្នែកក៏វាមិនស្រងហោព្រោះពាក្យស្រឡាញ់ឲ្យជីវិតផ្លាំងផ្ដោហេតុផលក៏លែងបន្ត